លោកអៀមវណ្ណីបញ្ជាក់មូលហេតុដែលនាំឲ្យរថយន្តឪពុកម្ដាយរបស់សុវត្ថិធារិកាក្រឡាប់ធ្លាក់ចូលប្រឡាយក្នុងពេលពិធីបុណ្យសពឪពុកម្ដាយរបស់តារាចម្រៀងអ្នកនាងសុវត្ថិធារិកាបានរៀបចំចប់សពគ្រប់ព្រមទាំងបុណ្យ7ថ្ងៃហើយនោះ លោកអៀមវ៉ានីបាន បង្ហាញមូលហេតុចុងក្រោយ ដែលនាំឲ្យរថយន្តឪពុកម្ដាយតារាចម្រៀងរូបនេះក្រឡាប់ធ្លាក់ចូលប្រឡាយដោយយោងតាមការផ្ដល់ដំណឹងពីមន្ត្រីអាជ្ញាធរមូលដ្ឋាន ខេត្តព្រះវិហារលោកអៀមវ៉ានីបានបញ្ជាក់ថារថយន្តឪពុកម្ដាយរបស់សវត្តីធារិកាបានក្រឡាប់ធ្លាក់ចូលប្រឡាយគឺដោយសារតែរថយន្តបែកកង់លោកបានលើកឡើងថាតាមការផ្ដល់ដំណឹងពីរដ្ឋបាល ខេត្តព្រះវិហារបានឲ្យដឹងថារថយន្តបែកកង់មុខផ្នែកខាងស្ដាំ នៅពេលកំពុងបើកបរទៅធ្វើឲ្យទាញចង្កូតទៅស្ដាំ ក្រឡាប់ធ្លាក់ចូលប្រឡាយរហូតដល់មានគ្រោះថ្នាក់ដល់ជីវិត លោកបានបញ្ជាក់ថាពិតជាគួរឲ្យសោកស្ដាយខ្លាំងណាស់អញ្ចឹងបានខ្ញុំឆ្ងល់ថាហេតុអ្វីដានកង់ឡានគាត់ បើកត្រូវកន្លងផ្លូវល្អណាស់តែសុកសុកស្រាប់តែឃើញស្នាមកាច់ចង្កូតទៅស្ដាំសឹងតែ90ដឺក្រេទៅវិញដោយឡែកតាមរយៈការឆ្លើយឆ្លង ជាមួយមហាជន តាមខមមិនលើ Facebook ដែលមហាជន បានដាក់ការសង្ស័យថាមូលហេតុដែលនាំឲ្យហេតុការខាងលើនេះកើតឡើងគឺដោយសារសម្បកកង់ឡានគ្មានគុណភាពនោះលោកអ៊ីមវ៉ានីបានបញ្ជាក់ថាសម្បកកង់រថយន្តឪពុកម្ដាយរបស់សវត្តីធារិកា គឺទៅតែដូរថ្មីមិនមែនជារបស់ចាស់ឡើយហើយក៏ជាសម្បកកង់ផលិតនៅប្រទេស ថៃផងដែរយ៉ាងណាមហាជនជាពិសេសប្រិយមិត្តអ្នកគាំទ្រតារាចម្រៀង នាងសវត្តីធិរិកានៅតែបន្តការចូលរួមសបស្ដាយនិងរំលែកទុកទៅកាន់តារាចម្រៀងរូបនេះក្នុងពេលដែលនាងបានបាត់បង់ឪពុកម្ដាយជាទីស្រឡាញ់ត្រឹមមួយពព្រិចភ្នែកបែបនេះជាការកត់សម្គាល់តារាចម្រៀងសវត្តីធិរិកានិងក្រុមគ្រួសារ ជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តបណ្ដាលឲ្យឪពុកម្ដាយរបស់នាងបានលាចាកលោកនេះទៅភ្លាមភ្លាមៗ កាលពីថ្ងៃទី17ខែឧសភាឆ្នាំ2022ស្ថិតនៅក្នុងស្រុកឆែបខេត្តព្រះវិហារក្រោយពីនាងត្រឡប់មកពីបំពេញការងារនៅទីនោះក្រោយហេតុការណ៍ខាងលើនេះ នាងនិងប្អូនប្រុសនិងជីដូន ដែលរួមដំណើរជាមួយគ្នាមានសុវត្ថិភាពពលគឺមិនមានគ្រោះថ្នាក់ដល់ជីវិតឡើយដំណឹងគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលឲ្យឪពុកម្ដាយរបស់សវត្ថិធារិកាបានលាចាកលោកនេះទៅពេលនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលនិងតក់ស្លុតយ៉ាងខ្លាំងពីសំណាក់មហាជននៅក្នុងរង្វង់សិល្បៈដូចគ្នាប្រិយមិត្តអ្នកគ្រប់គ្រងជាពិសេសអ្នកសិល្បៈជាច្រើន បាននាំគ្នាបញ្ចេញសារតាម Facebook ដោយសម្ដែងការសោកស្ដាយនិងចូលរួមរំលែកទុក្ខទៅកាន់សុវត្ថិធារិកាផងដែរអ្វីដែលកាន់តែពិសេសទៀតនោះសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានថ្លែងសារចូលរួមរំលែកទុក្ខ និងលើកទឹកចិត្តឲ្យសវត្ថីធារិកាត្រូវមានភាពរឹងមាំដើម្បីបន្តដំណើរជីវិតទៅមុខទៀតសវត្ថីធារិកាបានសម្ដែងនូវក្តីរំភើបឥតឧបមា នៅ ពេល បានឃើញសម្ដេចតេជោហ៊ុនសែនបានថ្លែងសារចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់នាងនាពេលនេះផងដែរ។ ចាសសូមអរគុណសម្រាប់ការ តាមដានព័ត៌មាននេះ។